ពុជប៉ះគ្នាប៉ះគ្នាអត់អីទេបងអូនបាទជំរាបសួរជំរាបសួរបងប្អូនជំរាបសួរហ្នឹងហើយថ្ងៃនេះសូមមកធ្វើវីដេអូមកតិចបាទកាត់ព្រឹកតែហ្មងហ្នឹងហើយឧបករណ៍បាទពាក់ព័ន្ធទៅរឿងឧបករណ៍ជួសជុលអាគុយដែលបងប្អូនយើងបានកំងមក បាទហ្នឹងហើយថ្ងៃនេះបានមកពីពីឈុតសិនបាទពីឈុតសិនហ្នឹងហើយហើយនៅមានមកបន្ថែមបន្ថែមទៀតបងប្អូនបាទនេះមានបាទបារតបាទបារតរបស់ទឹកអាសិចហ្នឹងហើយញាត់បាទញាត់กระดาษញាត់អីកុំឲ្យមានអាបដូរក្នុងហ្នឹងវាអង្គើទៅវាបែកព្រោះវាប្រភេទកញ្ចក់បងប្អូនអូខេហ្នឹងហើយអានេះអឺប្រភេទដូចអានេះដែរបាទ power supply សេរី wall ស្រៀមពៀបានហ្នឹងហើយពីបាទពីគ្រឿងដែលបងប្អូនយើងបានកំងមកយើងបងប្អូនហ្នឹងហើយអូខេខ្ញុំបង្ហាញសិនហើយចាំខ្ញុំតេស្តឲ្យមើលតែម្ដងបាទអានេះឧបករណ៍បាទម៉ាស៊ីនវាស់ CCA អគុយកាលណាយើងជួសជុលអគុយហើយយើងត្រូវការវាស់វាមុននឹងជួសជុលយើងវាស់ម្ដងហើយជួសជុលហើយយើងវាស់ម្ដងទៀតតើ CCA វាឡើងដល់ប៉ុណ្ណា បាទគុណភាពអាគុយប្រើបានប៉ុណ្ណាបាទឡើងបានប្រមាណភាគរយអូខេគឺគ្រឿងនេះហ្នឹងហើយអូខេហ្នឹងហើយខ្ញុំធ្វើធ្វើតេស្តឯណាមុនមើលដាក់អានេះចុះក្រមមក connection បាទធ្វើអញ្ចឹងខ្ញុំធ្វើតេស្តអា power supply សិន ម្ដងមួយបងហ្នឹងហើយបាទមានឧបករណ៍មកសម្រាប់តខ្សែភ្លើងហ្នឹងបងអូនណា នេះដូចបាទដូចរបស់ខ្ញុំនៅប្រើហ្នឹងបេះបាត់បាទសេរីតែមួយម៉ាកតែមួយអូខេកុំឲ្យខូចពេលវេលាខ្ញុំតេស្តតែម្ដងតែមកខ្ញុំយកខ្សែរបស់ខ្ញុំសិនបាទយកខ្សែរបស់ខ្ញុំមកដាក់ខាងនេះខាងនេះបងប្អូនជ្រុងនេះខាងវាបន្តិចហ្នឹងហើយការដឹងជូនអញ្ចឹងទៅវាមានប៉ះ ទៅកិច្ចគ្នាហើយទៅយើងពួតចេញតិចមកបាទវិធីតរបស់វាគឺបងប្អូនមើលកាមេរ៉ាវាអត់ចាប់អូខេអានេះខ្សែបាទខ្សែភ្លើង220ភ្លើងរត់យើងចូលហ្នឹងណា N L បាទនេះខ្សែដីយើង ដាក់ក៏បានមិនដាក់ក៏បានហើយខាងនេះមកខាងនេះដកបាទពីរប្រឡោះខាងខាងដកបាទខាងបោកពីរប្រឡោះ ហ្នឹងហើយដែលយើងយកទៅប្រើហ្នឹងឃើញខ្ញុំតេស្តសិនឲ្យលឿនបន្តិចវីដេអូវាវាវែងវែងពេកបងប្អូនមើលទៅយូរយូរទៅធុញបាទមើលអត់ទាន់អត់ទាន់ចប់អញ្ចឹងទៅក៏បិទចោលហើយអញ្ចឹងយើងអត់ដឹងរឿងទាំងអស់ហ្នឹងណាហ្នឹងហើយបើយើងមើលអត់ចប់ទៅទៅអត់ចប់អញ្ចឹងទៅយើងអត់អត់អត់យល់អត់អស់បាទអានេះមិនមែនថាបងប្អូនមិនយល់ទេយល់ហើយហ្នឹងហើយ តែសម្រាប់បងប្អូនណាដែលមិនទាន់យល់អាហ្នឹងគឺជួនកាលគេអត់យល់ដែរអញ្ចឹងណាបាទព្យាយាមចំតិចហើយខ្ញុំនឹងព្យាយាមធ្វើវីដេអូឲ្យកុំឲ្យវែងពេកហ្នឹងហើយឲ្យមានសារៈសំខាន់ទៅតែវីដេអូឲ្យវាខ្លីបាទអូខេនិយាយទៅចេះតែនិយាយច្រើនទៀតហ៎បាទខ្ញុំដាក់ពីនេះចុះបោកដក នឹងឲ្យដុតភ្លើងតែម្ដងជាប់ណាជាប់ហើយណាខ្ញុំដុតភ្លើងហ្មងតែភ្លើងនៅខាងមុខនេះអឺមកហើយអ៊ុយប៉ះគ្នាប៉ះគ្នាអត់អីទេបងអូនអានេះអំពីវាសេវាវាមូលឡើងខ្ពស់ ដែរយើងសេរីវល់សេរីពៀបានចូលវល់នេះយើងសេរីទៅយើងបានបានតែប្រភេទនេះគឺប្រភេទនេះសេរីបានដល់35វ៉ុលទេបងប្អូនបាទ30វ៉ុល ហើយអារបស់ខ្ញុំនៅប្រើនេះវាខ្ញុំរើសពួកអាប្រភេទសេរីបាន50វ៉ុលបាទនេះនេះបាន30 30វ៉ុល30វ៉ុលតែ អំពីវាខ្ពស់ជាងរបស់ខ្ញុំ អំពីទៀបជាងកាលណាវ៉ុលខ្ពស់អំពីទៀបហើយបើបើថាវ៉ុលទៀបអំពីខ្ពស់ហ្នឹងហើយវាអញ្ចឹងវាបដូរគ្នាវាផ្លាស់វាឆ្លាស់គ្នាអញ្ចឹងអូខេបន្ថយបន្តិចទៅ ហើយបើថាយើងចង់ស្រៀមពែយើងយកទៅកាប់នេះមកគៀបគ្នាសិនហ្នឹងបងបើយើងគៀបរួចយើងដឹងហើយយើងឆក់គ្នាសិនម៉ាស៊ីនហ្នឹងគេធ្វើមកដើម្បីអញ្ចឹងហ្មងយើងឆក់គ្នាអត់អីទេហើយយើងស្រៀមពែបាទហ្នឹងហើយចង់បានបានពែយើងឆក់គ្នាសិនហ្នឹងហើយ4ពែ3ពែអញ្ចឹងទៅឆក់គ្នារួចបាទហើយយើងក៏ដោះវាចេញ ដោះចេញរួចកុំឲ្យប៉ះគ្នាបងណាចប់ហ្នឹងហើយអំពែយើងដឹងហើយ3អំពែហើយនេះយើងស្រីវល់បើចង់បានបានវល់ហ្នឹងហើយយើងស្រីវល់ទៅហ្នឹងតាមអំពើចិត្តយើងបាទអូខេអូខេប៉ុណ្ណេះសិនបាទប៉ុណ្ណេះសិនវីដេអូវាកាន់តែវែងខ្ញុំផ្លាស់មួយទៀត ខ្ញុំតេស្តគ្រឿងទៀតហ្នឹងកុំឲ្យវាស៊ីពេលវេលាយូរហើយនៅតេស្ត CCA ទៀតបាទនេះហើយហើយបាទនេះហើយហើយតេស្តដោះសារនេះម៉ាស៊ីនទ្រុសទ្រុសបងប្អូនបងប្អូនយើងជាទូទៅគេដឹងហើយហ្នឹងហើយតែក៏នៅខាងភាកតិចដែរណាដែលមិនទាន់ដឹងណា ខ្ញុំដាក់ខ្សែដកចូលទៅបូកវាចេញមកប្រឡោះបាន2ខ្សែបងឥឡូវខ្ញុំខ្សែដាក់ខ្សែភ្លើង220ភ្លើងគីឡូគឺភ្លើងមិនសិនភ្លើងក៏ដែរភ្លើង inverter ក៏ដែរដាក់ចូលទៅឲ្យតែ220 AC បាទ អឺតែវាពិសេសម្យ៉ាងទៀតអា power supply ពូប្រភេទនេះយើងមិនចាំបាច់ថាភ្លើង AC ទេភ្លើង DC មកពីផ្ទាំង solar ក៏ដាក់បានដែរភ្លើងដូចថាវាទទួលភ្លើងបានតាំងពី100វ៉ុលបាទ90វ៉ុលវាធ្វើការភ្លើងចេញពីផ្ទាំង solar ហ្នឹងហើយវាវាពិសេសទៅហ្នឹងសិនពួកហ្នឹងគេខ្ញុំដោតតេសមួយទៀតអូនេះវាអត់ស្រី បាទស្រីពែស្រីវល់បត់តាមវល់ស្រីឡើងទៀតមកណាអូខេដូចគ្នាបងប្អូនដូចគ្នាហ្នឹងហើយត្រុសត្រុសខ្ញុំចាំសិនប្រហែលពេល0.7អ្នកស្រីទៅបាទ 3អំពែជាងអីចឹងទៅ volt យើងតែស្រួយតាមទៅដោះអានេះសិនចាំយើងស្រួយ volt អូខេ10 volt ហើយបាទបានហើយបានមុនមុននឹងផ្ញើអញ្ចឹងឧបករណ៍អីក៏ដោយបងប្អូនខ្ញុំតេស្តឲ្យទាំងអស់មុននឹងផ្ញើទៅឲ្យបងប្អូនយើងណាខ្ញុំត្រូវតេស្តសិនបើយើងអត់តេស្តទេយើងអត់ដឹងទេថាឧបករណ៍ហ្នឹងយើងទិញមកថ្មីមែនជួនកាលវាមានការប៉ះទកិច្ចឬមួយក៏ការដែលថា ការដឹកជញ្ជូនហ្នឹងគេបោះគេទម្លាក់អីអញ្ចឹងណាយើងតេសិនហើយបើថាតេហើយឃើញជួបថាឧបករណ៍ខូចខ្ញុំក៏ទទួលខុសត្រូវជំនួសជំនួសក្រុមហ៊ុនដែលផ្ញើមកឲ្យទៅខ្ញុំមិនដឹងធ្វើម៉េចទេពួកខ្ញុំអ្នកផ្ញើឲ្យបងប្អូនយើងណាយើងទៅទទួលខុសត្រូវជំនួសឲ្យផ្ញើទៅជនការផ្ញើទៅដល់ភ្ញៀវភ្ញៀវតអញ្ចឹងទៅបើគេថាប្រើអត់កើតបាទប្រើអត់កើតខ្ញុំក៏មានថាអីទេខ្ញុំក៏ផ្ញើទៅឲ្យថ្មីបាទភាកចានតែអញ្ចឹងតែហ្មងបាទ ខ្ញុំងាយងាយបងប្អូនងាយងាយឲ្យតែប្រើមកបើប្រើមិនកើតឲ្យថ្មីទៅអញ្ចឹងមកតែបងប្អូនយើងក៏ចិត្តស្មោះត្រង់ជាមួយខ្ញុំដែរនិយាយឲ្យឲ្យខ្លីទៅ ណាបើថាកើតគឺកើតមិនកើតគឺមិនកើតអញ្ចឹងគេមិនចេះតែបន្លំយើងទេហ្នឹងហើយដាក់ទៅ នេះប្រើបានខ្ញុំដាក់ក្រោមសិនហ្នឹងហើយឥឡូវមកតេស្តអានេះយើងមិនបាច់តេស្តយើងដឹងហ៎បាទដកតអាអាចប៉យវាអាចពុះវាហ្នឹងបាទពេលយើងហែកស្រោមមកយើងដកមកយើងដោតដកឲ្យក្បាលវាចេញមកបាទហើយអាខាងក្នុងនេះយើងដកមកយើងយកក្រដាសចេញទៅហើយយើងក៏ដាក់ទៅវិញបាទហើយដាក់ស្នប់បូមនេះទៅបាទអញ្ចឹងទៅប្រើបានហើយអានេះយើងបាច់តេស្តតេស្តឲ្យខ្ញុំដាក់ខាងទៅបាទឥឡូវខ្ញុំតេស្តអានេះ ម៉ាស៊ីនវាស់ CCA ខ្ញុំយកក្រោមវាដាក់បាទផ្លេចប្រាប់អានេះវាប្រភេទខ្សែ micro USB បងប្អូន micro USB បាទដើម្បីដោតជាមួយម៉ាស៊ីនបាទម៉ាស៊ីននេះវាមានកន្លែងដោតណាខាងណាចេះណាបាទនៅខាងនេះមើលឃើញហ៎ហ្នឹងហើយពេលយើងវាស់ហើយយើងយើងយើងធ្វើការ save វា save វាទៅហើយយើងអាចយកទៅផ្ដិតចេញជាกระดาษមើលបានបាទហើយយើងទៅបិទជាមួយអាគុយនីមួយៗ បាទ CCA ហ្មងអីហ្មងអញ្ចឹងណាបើថាយើងចង់ទៅជួសជុលអូខេដាក់ត្រង់ទៅខ្ញុំលើអគុយបន្តិចអគុយបាទអគុយខ្ញុំជួសជុលថ្ងៃមុននឹងឯងបាទបងប្អូនអគុយដែលខ្ញុំធ្វើថ្ងៃមុនណាប្រើបានហើយគ្រាន់ដែរបាទខ្ញុំប្រើជាមួយ inverter 12 volt គួរពេលភ្លើងដាច់ឥឡូវខែភ្លៀងបងប្អូនភ្លើងវិញចូលចិត្តដាច់បន្តិចបាទគួរខ្ញុំជួសជុលនឹងឯង មិនបាច់ប្រឡាស់ខ្សែទេហ្នឹងហើយយើងគ្រាន់តែតេស្តបាទដកចាប់តាមដកទៅបងប្អូនបាទបោកតាមបោកបាទបាប់អឺបាទចុចអូខេមួយបាទចុចតេបាទចុចទៀតចុចតេឥឡូវនេះខ្ញុំបានសេរីទេវានៅ500 ampere ណា បាទកំពុងតេសកំពុងចាប់តេសកាមេរ៉ាអង្គរបាទអគុយអគុយភ្លើង hamster វាចេញពណ៌ក្រហមបងវាមានក្រហមលឿងខៀវបើខៀវល្អមកឥឡូវថ្ងៃមុនបាទថ្ងៃមុនខ្ញុំធ្វើរួចខ្ញុំអត់បានវាស់ CCA ឲ្យមើលយើងមើលគុណភាពបាទខ្ញុំយក HL តិចយើងមើលគុណភាពអាកន្លែងលេខ12លើនេះបងប្អូន 12លើនេះបើវាចុះកាន់តែទាបអាគុយយើងគុណភាពកាន់តែឡើងហើយ CCA វាកាន់តែឡើងណាបងប្អូនសារមុនខ្ញុំវាស់ដល់100តិចតិច C បាទ CCA តែឥឡូវខ្ញុំបានប្រើមក4 5ថ្ងៃវាឡើងមកដល់175អាគុយប្រភេទនេះវាអាចឡើងដល់200ជាង CCA បាទហើយការឆាតឆាតឥឡូវអាគុយត្រូវបញ្ចូលបន្ថែមបានដល់98%ទេ ហ្នឹងហើយ12វ៉ុលជាងបាទហើយអូមរបស់វា16អូមចុច83បាទហើយខ្ញុំតាំងនៅ500 ampere បាទហ្នឹងហើយបាទអាលេខខាងលើនេះបាទយើងបញ្ជាក់លេខខាងលើនេះអា12នេះបើថាវាឡើងខ្ពស់មានន័យថាអាគុយយើងហ្នឹងគុណភាពខ្សោយហើយបើលេខនេះចុះចុះកាន់តែច្រើនគុណភាពអាគុយយើងកាន់តែល្អបាទ CCA វាឡើងខ្លាំងបាទឥឡូវអាគុយវាអស់ភ្លើងអាហ្នឹងបងប្អូនព្រឹកមិញ ខ្ញុំសាកប្រើជាមួយ inverter ព្រោះភ្លើងវាដាច់មកផ្លែតដែរចាញ់ពណ៌ក្រហមអូខេបានទ្រុសទ្រុសបងប្អូនហ្នឹងហើយយូរចឹងទៅវាស៊ីពេលវេលាតែខ្ញុំដាក់ខ្ញុំដាក់មកខាងសិន បាទយកមួយទៀតចុះហ្នឹងហើយ13នាទីបាទបងប្អូនវីដេអូដើរ13នាទីហើយបាទដូចគ្នាបាទមានខ្សែ micro USB ថែមមកដូចគ្នា ដាក់ចុះសិនបាទដាក់មួយនេះទៀតបាទដកចាត់ដកបាទឡើងហើយអូខេមួយមួយទៀតមួយទៀតបាទមួយទៀតទៅវាកំពុងជ្រាវគេ 12ដូចគ្នាគុណភាពចុះមកបាន12ដូចគ្នា C CCA 180អានោះអានោះ170ប្រហែលនេះវាវាចិនកើតក្នុងរវាងយើងធ្វើហ្នឹងអាគុយវាមានការផ្លាស់ប្ដូរចរន្តវាតិចតួចហ្នឹងហើយអូខេបាទប្រើបានហ្នឹងហើយខ្ញុំតេស្តសិនឥឡូវនៅមានទៀតបាទបងប្អូននៅមាន order មកមកមកទៀត ហើយខ្ញុំមានរបស់លេងនេះទៀតបងប្អូនឧបករណ៍លេងរបស់ខ្ញុំមានច្រើនណាស់បងប្អូនចង់បានអីពាក់ព័ន្ធពីស្អីបាទប្រាប់មកខ្ញុំមានច្រើនយ៉ាងណាស់អានេះ BMS បាទ BMS សម្រាប់បញ្ជាប់ជាមួយថ្មលីចូមបាទថ្មលីចូមដើម្បីយើងកែធ្វើជាថ្មម៉ូតូបាទដាក់ម៉ូតូដាក់អីហ្នឹងបាទនេះខ្ញុំបានកំងមកបាន100ខ្ញុំចាប់ខ្ញុំយក យកអង្គុយចុះសិនលេងមានប្រយោជន៍ដែរបាទនេះថ្មពួកនេះខ្ញុំបានកំងមកវាប្រភេទថ្មថ្មមកទឹកទេតែថ្មនៅល្អខ្ញុំវាស់ CCA ទៅអីទៅ បានល្អហ្នឹងតែសិតតែម៉ាក Samsung ម៉ាក Panasonic បាទសិតតែល្អបាទ ថ្មពួកនេះបាទអានេះ BMS 12V សម្រាប់រៀបបញ្ជាប់ជាមួយម៉ូតូបញ្ជាប់ស្អីក៏ដោយឲ្យតែប្រើភ្លើង 12V ហើយវាមានអាប្រភេទ 24V ក៏មានហ្នឹងហើយចាំផ្លែខ្ញុំទៅយកអា 24V ឲ្យមើលអូខេបងប្អូនអានេះប្រភេទ BMS ពួកអាធំបាទធំ 24V បងប្អូនណានេះពួកអាធំនេះគេសេថា BMS នេះបាទ BMS 24វ៉ុលអានេះប្រភេទ BMS ដាក់ថ្មពួកអាថ្មលីស្យូមលីស្យូមគេហៅលីស្យូមហ្វូស្វេតហ្វូស្វេតហ្នឹងថ្មប្រភេទម៉េចគឺវាប្រភេទថ្មនេះបងប្អូនបាទមួយដុំនេះវា100ជាងអំពែបងប្អូនណាហ្នឹងហើយថ្មប្រភេទនេះ យើងប្រើនេះអំពែខាងច្រើនបន្តិច60អំពែដើម្បីការពារវាការពារពេលភ្លើងកញ្ឆក់ខ្លាំងខ្លាំង60អំពែហ្នឹងឲ្យវាផ្ដាច់តែថ្ម វា100ជាងអំពែហើយខ្ញុំ យើងដាក់អានេះ100ជាងអំពែក៏បានដែរហ្នឹងហើយដូចគ្នាហើយថ្មប្រភេទនេះបងប្អូនថ្មប្រភេទនេះវាមានវាមានប្រភេទតូចតូចអញ្ចេះដែរហ្នឹងហើយតែមុខមាត់វាវាខុសគ្នាវាខុសពីអានេះណាអានេះលីស្យូមលីស្យូមអៃអនអានេះអៃអនអានេះគេហៅ leafy 4ស្អីនេះ phosphate นั่นแหละ phosphate ហ្នឹងហើយ ថ្មនេះមានតូចមានធំមានជ្រុងមានមូលបាទមានប៉ុណ្ណឹងក៏ដៃក៏មានដែរបាទអូខេកុំឲ្យខូចពេលវេលាដាក់ចុះសិនបាទអានេះ BMS ហើយហើយបាទខ្ញុំនិយាយពីអានេះម្ដងអានេះពិសេសណាស់បងប្អូនពិសេសណាស់អត្ថប្រយោជន៍របស់វា អេខ្ញុំគិតថាខ្ញុំធ្វើវីដេអូមួយទៀតចុះវាហាងវែងហើយវីដេអូឡើង17នាទីហើយតែនិយាយទូទូសិនបាទបងប្អូន មានអាគុយ12វ៉ុលឬ24វ៉ុលតែបងប្អូនអាចបញ្ចេញភ្លើងមកឆ្លងកាត់អានេះទៅដល់50វ៉ុលឬ80វ៉ុលក៏បាន100ជាងវ៉ុលក៏បានពោះវាមានសេរីតម្លើងភ្លើងគេហៅ DC to DC បាទភ្លើងចូលអានេះ1500វ៉ាត់យ៉ាងវ៉ាត់យ៉ាងខ្ពស់ដែរហ្នឹងហើយ បាទខាងខ្ពស់យើងទៅប្រើអីក៏ដោយបាទយើងប្រើអីខាងក្រោយវាហ្នឹងគឺកុំឲ្យលើសពីវ៉ាត់របស់វាវាចាយបានភ្លើងវាចាយបាន20អេពីអី40អេពីហ្នឹងហើយក៏មិនមែនធម្មតាដែរហើយខាងក្រោយនេះបើថាយើងពេលវាធ្វើការយូរយូរក្តៅអញ្ចឹងទៅយើងដាក់យ៉ាងហាលហ្នឹងហើយឧបករណ៍ដំឡើងបាទដំឡើងភ្លើង12វ៉ុលសេរីមកចេញជា30វ៉ុល50វ៉ុលយកទៅប្រើការក៏បានដែរដំឡើងភ្លើងពិសេសណាស់នេះ យើងស្រេមពៀបានស្រេវល់បានបាទស្រេវល់ភ្លើងចូលក៏បានស្រេវល់ភ្លើងចេញស្រេមពៀភ្លើងចេញបាទអូខេទ្រុសទ្រុសបងប្អូនហ្នឹងហើយបងប្អូនចង់បានអីក៏អាចឆាតមកបានបាទទំនាក់ទំនងតាម Facebook មកបាទឈ្មោះដូច YouTube ដែរបាទភ្លេចប្រាប់តម្លៃបងប្អូនអូខេអានេះអានេះអត់នេះឲ្យដាក់ម្ខាងសិនទៅបាទភ្លេចប្រាប់តម្លៃ បងប្អូនខ្ញុំប្រាប់តម្លៃហ្មងទៅហើយបងប្អូនភាគច្រើនសួរខ្ញុំអញ្ចឹងខ្ញុំឆ្លើយតន់ខ្លះអត់ខ្លះអញ្ចឹងទៅបងប្អូន ថាខ្ញុំនឹងវាយរឹកអីណាណែមិនព្រមឆ្លើយគេចង់ទិញអីវ៉ាន់ហើយអញ្ចឹងណាបាទឈុតនេះបាទឧបករណ៍ជួសជុលអគុយនេះ មាន power supply server ធៀបពាបានបាទម៉ាស៊ីនវាស់ CCA បាទហើយនឹងការ៉តបូមទឹកអាសិចឈុតនេះវា140បាទ140ដុល្លារបាទហើយបើថាយើងដកអានេះចេញ មានភ្ញៀវខ្លះយកទៅពីមុខនេះវាអានេះវាខុសគ្នា បាទ10 10រៀលបាទអានេះ130បាទ130ពីរហ្នឹងរួមជាថាថ្លៃផ្ញើអីគ្រប់យ៉ាងពីខែពីខាងខ្ញុំទៅដល់ស្រុកខ្មែរមកបាទអូខេបងប្អូនអូខេអរគុណច្រើនបាទបងប្អូនចំណាប់អារម្មណ៍ក៏អាចតាក់ទងមកខ្ញុំតាម Facebook បាន បាទខ្ញុំសូមបញ្ចប់វីដេអូទៅត្រឹមនេះសិន thank you